ហួសចិត្តណាស់បរោះចំណេះម្នាក់ចុះរើសប្រមូលលុយគេញកហៅប៉ៅស្ដែងស្ដែងទូប៉ូលីសទៅទៀមទាក៏ប្រកែកមិនអោយហើយថែមទាំងស្លាក Trend View ជឿជាក់លើទេពកសលបុត្រធីតារបស់អស់លោកអ្នកសកម្មភាពចង់បានរបស់ទ្របគេដ៏ឥតអៀនខ្មាស់ពីសំណាក់បរោះវ័យចំណាស់ម្នាក់ដោយបានរើសប្រមូលលុយពីអ្នក បើករីម៉កកង់3វ័យក្មេងពីរនាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់នៅលើដងផ្លូវបានធ្វើឲ្យមហាជនឃើញហើយសម្ដែងការ ការហួសចិត្តនិងស្អប់យ៉ាងខ្លាំងនេះបើតាមគណនី Facebook ឈ្មោះ Pon BT ដែលបានជួបហេតុការណ៍នេះផ្ទាល់រៀបរាប់ទាំងហួសចិត្តថាស្តុបទួលពង្រោម៉ោង3រសៀលថ្ងៃទី18ខែមេសាឆ្នាំ2023ទឹកចិត្តគេនាំគ្នាជួយរើសលុយឲ្យជន់រងគ្រោះវិញខុសតែលោកអ៊ំនឹងម្នាក់រើសញកខោប៉ៅគ្នាសំពះសុំលុយវិញ គេឃើញគ្រប់គ្នាប៉ូលីសខាត់ផងនៅតែយករបស់គ្នាតើគ្នាបានលុយ មកពីណាយកទៅសងថៅកែវិញ បើរើសលុយគ្នាយកអញ្ចឹង នៅពេលមានអ្នកពិនិត្យឃើញថ្ងៃខែខុស2021នឹងចោទថាផុសបំពុលសង្គមម្ចាស់គណនីខាងលើក៏បានបញ្ជាក់ឲ្យដឹងថាកាមេរ៉ារថយន្តរបស់គាត់បានអែរើយ៉ាងណាមិញក្រឡេកមកមើលហេតុការណ៍ជាក់ស្ដែងវិញគឺបន្ទាប់ពីរីម៉ូតកង់3បើកបរដល់ហាក់ប្រហើនព្រោះតែចង់វ៉ាឆ្លងផ្លូវ ឲ្យផុតរថយន្តគន្លងស្នាមប៉ុន្តែវ៉ាមិនផុតក៏បណ្ដាលឲ្យកង់3មកខាងឡើង លើខឿនទ្រូងផ្លូវក្រឡាប់ផ្កាជើងធ្លាក់លុយហើរាយប៉ាយពីពេញដងផ្លូវតែម្ដងបន្ទាប់មក គេក៏បានឃើញអ្នកដំណើរជាច្រើន បានចោះជួយរើសលុយប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺក្នុងចំណោមនោះគេ បានសង្កេតឃើញបរិសចំណាស់ម្នាក់ពាក់អាវបង្កង់ចុះពីលើកង់3ពណ៌ខៀវទៅរើសប្រមូលលុយ យញុកចូលក្នុងហាវប៉ៅស្ដែង ស្ដែងតែម្ដងខណៈពេលនោះផងដែរគេក៏បានឃើញម្ចាស់រីម៉កសំពះសំលុយវិញប៉ុន្តែ បរោះចំណេះរូបនោះ ដើរគេចចេញទៅឡើងជិះកង់បីផ្សេងផាសស្អាប់ពណ៌សមួយគ្រឿងទៀតធ្វើប្រងើយអ្វីដែលរឹតតែគួរឲ្យស្អប់ខ្លាំងនោះ គឺបើទោះជាប៉ូលីសទៅទៀនទាឲ្យ ប្រគល់លុយសងម្ចាស់គេវិញយ៉ាងណាក៏បរោះចំណេះនោះ ប្រកែកមិនព្រមឲ្យទៀតហើយនៅពេល ប៉ូលីសឃាត់មិនឲ្យកង់បីទៅក៏ស្រាប់តែលោតចុះដាក់មេប្រុចយ៉ាងលឿនដោយមិនដឹងថាប៉ូលីសដេញចាប់បាន ឬយ៉ាងណានោះទេ សូមបញ្ជាក់ថានេះជាបទល្មើសជាក់ស្ដែងបទល្មើសមានស្ថានទម្ងន់ទោសស្មើចេតនាលួច ដែលប៉ូលីសចរាចរណ៍នៅកន្លែងកើតហេតុមានសិទ្ធិធ្វើការខកខ្លួន ឬចាប់វាយខ្នោះយកទៅប៉ោះបាន